សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីជជែកពីនេះពីនោះជួបជាមួយនឹងអ្នកចម្រៀងខ្មែរក្រមតាអ្នកសិល្បៈខ្មែរក្រមរបស់យើង គឺមានភ្ញៀវចូលមករួមផ្សាយក្នុងឱកាសនេះប៉ុន្តែ យើងមិនតាន់បញ្ចេញ ប្រាប់ប្រិយមិត្តរបស់យើងទេបន្តិចតិចយើងនឹងបង្ហាញជូននៅរូបភាពដែលជាភ្ញៀវមកពី ខាងដែនដីកម្ពុជាក្រមប៉ុន្តែគាត់នៅសប្តាហ៍ថ្ងៃនៅប្រទេសកម្ពុជា អឺដូច្នេះហើយសូមប្រិមិត្តអស់មេត្តារងចាំទស្សនាបន្តិចទៀតយើងបង្ហាញភ្ញៀវរបស់យើងប៉ុន្តែមុននឹងចូលក្នុងកិច្ចការបង្ហាញភ្ញៀវរបស់យើងសូមសួរទុកសំណាងបន្តិចសុខសប្បាយគ្នាទៅកូនកូនគុណសុខសប្បាយមកពីអឺមកស្ទុះមកស្ទុះនេះវត្តអកសាងគុណមានមាននឹងខ្មៅអស់មកខ្មៅអស់ហើយមិនតែប៉ុណ្ណោះគឺឆ្លៀតពេលមកឡាយហ្នឹងហើយដើម្បីកុំឲ្យកម្មវិធីរបស់ យើងដាច់ទៀត អឺគឺយប់មិញទៅជាមិនមានភ្ញៀវអីក៏ដោយក៏ខ្ញុំណាមើលទៅឃើញតែគុណធ្វើណែឯងធ្វើណែឯងផងហើយដាក់វីដេអូយុវជន ខ្មែរក្រមដែលគាត់បានប្រពៃពិធីទិវារីសេរីអន្តរជាតិអន្តរជាតិ8មីនាគឺខ្ញុំណាឃើញអញ្ចឹងសប្បាយចិត្តគុណបើចិត្តខ្លាំងមែនទែនដោយសារតែពួកគាត់ហ៊ានហ៊ានធ្វើហ៊ានធ្វើហ៊ានពាក់អាវដែល មានទង់ជាតិខ្មែរក្រមហ៊ានដាក់ អឺខ្មែរក្រោមទីស្វាគមន៍អឺពាក់ឲ្យយឺតពណ៌ខៀវលឿងក្រហមទៀតយេហ្នឹងមានតុងជាតិខ្មែរក្រោមដូចខ្ញុំណានិយាយមកហ្នឹងគឺជាមោទនភាពរបស់យើងពិសេសមែនទែនហើយខ្ញុំណា លើកទឹកចិត្តដល់យុវជនទាំងអស់មិនថាយុវជនទេបងប្អូន មាន ពូទាំងអស់ដែលនៅលើទឹកដីកម្ពុជាក្រមអឺគឺគឺគឺគាត់មាន ការចូលរួម ដែរចូលរួមណា ចូលរួម ក្នុងកម្មវិធីអញ្ចឹងអញ្ចឹងដើម្បីឲ្យឲ្យអន្តរជាតិនឹងឃើញថាយើងនឹងគឺបានធ្វើបាទទោះបីយ៉ាងណាក៏ដោយយើងបញ្ជ្រាបគេហៅថាពាក្យបញ្ជ្រាបបានន័យថាយើងបញ្ជ្រាបរុញចូលតិចម្ដងតិចម្ដងតិចម្ដងទៅដើម្បីឲ្យពួកគាត់នឹងយល់អំពីអ្វីទៅហៅថាសិទ្ធិសិទ្ធិនិងសិទ្ធិនឹងបានន័យថាអំណាចរបស់គាត់មានប៉ុន្តែគាត់មិនហ៊ានយកមកប្រើ ម្ល៉េះយើងត្រូវតែ បំផុសបំផុលឬក៏ជំរុញពួកគាត់ឲ្យស្គាល់អំពីសិទ្ធិរបស់គាត់សិនកាលណាដែលស្គាល់សិទ្ធិរបស់ខ្លួនគឺអនុវត្តសិទ្ធិរបស់ខ្លួននឹងមានប្រសិទ្ធភាពដែរដូច្នេះយើងកម្មវិធីនារីអន្តរជាតិសិទ្ធិមនុស្សសិទ្ធិនារីអន្តរជាតិ8មីនាហ្នឹងគឺជាកម្មវិធីដែលបើកឱកាសឲ្យនារីហ្នឹងក៏ចេះតស៊ូចេះតវ៉ានៅអ្វីដែលត្រូវបានគេគៀបសង្កត់ត្រូវបានគេលុបបំបាត់ចោលហើយដូច្នេះយើងបំផុសបំផុលឪពុកគាត់ហ្នឹងចេះមានគំនិត មានគាត់បង្កើតកម្មវិធីអញ្ចឹងទៅយូរយូរទៅវាចិត្តសាមទៅចិត្តតែមានមានការចូលរួមច្រើនទៅច្រើនទៅហើយអឺក្នុងនោះផងដែរគឺដំណើរឃើញក្នុងនោះគឺមានបងប្អូននារីក៏បានចូលរួមច្រើនដែរហើយបានឆ្លៀកបានពាក់អាវនឹងគាត់រៀបចំធ្វើដូចកម្មវិធីធម្មតាយេដូចយើងធ្វើនៅនៅខាងក្រៅអញ្ចឹងដែរ គឺគាត់បានធ្វើពិធីកិច្ចអីអាននៅសន្ត្រកថាថាអីគឺល្អមែនទែនហើយបើសិនជាយើងបានធ្វើអញ្ចឹងជារៀងរាល់ឆ្នាំនៅលើទឹកដីកម្ពុជាក្រមយើងហើយមានបងប្អូន ខ្មែរក្រមមានមានបងប្អូនខ្មែរក្រមទៅចូលរួមកាន់តែច្រើនរឹតតែល្អត្រឹមត្រូវហើយមួយទៀតកម្មវិធីខ្មែរក្រមយើងមិនមែនមានត្រឹមតែមួយនឹងទេ និយាយជាសិទ្ធិសិទ្ធិនារីហ្នឹង8មីនាមួយទេយើងមានប្រវត្តិសាស្ត្រមួយគេហៅថាដែនដីកម្ពុជាក្រម ត្រូវបានធ្លាក់ទៅកណ្ដាប់តែរបស់អាណានិគមយួនសពថ្ងៃហ្នឹងគឺដោយសារតែអាណានិគមបារាំងបានកាត់ឲ្យយួននៅថ្ងៃទី4មិថុនាឆ្នាំ1949ឥឡូវនេះយើងនឹងយកកម្មវិធីនឹងហើយយើងអាចជំរុញឲ្យពួកគាត់ហ្នឹងពេលអាវយឺតនៅថ្ងៃ ទី4មីនាមិថុនាដើម្បីជាការធ្វើឲ្យយ៉ាងណាឲ្យពួកគាត់ហ្នឹងមានការចូលរួមក្នុងការរំលឹកនៅប្រវត្តិសាស្ត្ររបស់ពួកគាត់ពីព្រោះខ្មែរក្រមយើងបានកប់ចោលនៅប្រវត្តិសាស្ត្រដល់ភូផងរបស់យើង ជាពិសេសគឺអឺប្រវត្តិសាស្ត្ររបស់លោកតាអុញ្ញាស៊ុនកុយហ្នឹងបាត់បង់យើងមិនមិនសូមមិនបានមិនបាន លើកឡើងហើយថ្ងៃមុនក៏ពួកគាត់ហ្នឹងបានទៅដល់កន្លែង ស្រះគូស្រះគូផងហើយនឹងនៅក្បែរស្រះគូនោះក៏មានសារមន្ទីរមួយដែលតម្កល់វត្ថុបុរាណខ្មែរអត់មានទេឡំនឹងសារតែគឺខ្ញុំណាធ្លាប់ទៅដល់កន្លែងស្រះសារមន្ទីរហ្នឹងគឺតម្កល់វត្ថុបុរាណជា ស្នាដៃរបស់ខ្មែរស្នាដៃរបស់ខ្មែរដូច្នេះនៅលើទឹកដីកម្ពុជាក្រមក៏នៅតែថែរក្សាទំនៀមទម្លាប់វប្បធម៌ ខំប្រឹងមិនមែនថាគេឲ្យយើងថែរក្សានោះទេគឺយើងជំនះនឹងខំប្រឹងដើម្បីថែរក្សានៅវប្បធម៌អអរិយធម៌សិលធម៌អសរសាស្ត្រសិល្បៈអញ្ចឹងហើយបានថ្ងៃហ្នឹងយើងបានអញ្ជើញសិល្បករមួយរូបដែលមានកំណើតមកពីកម្ពុជាក្រោមហើយគាត់មិនបានរស់នៅលើទឹកដីកម្ពុជាក្រោមទេឥឡូវតែគាត់នៅកម្ពុជាថ្ងៃគាត់អញ្ជើញមក ដើម្បីរស់នៅឯប្រទេសជាកម្ពុជាដូច្នេះអាគាត់មានដងគាត់មានអឺសិល្បៈសិល្បៈនៅក្នុងខ្លួននឹងហើយដែលទោះជាគាត់ធ្វើដំណើរទៅដល់ណាក៏ដោយក៏នៅតែ នៅក៏នៅតែមិនចោលចោលសិល្បៈជាពិសេសសំនៀងដើមរបស់គាត់នេះគឺมันអាចកែប្រែបានទេព្រោះការគេថាកំណើតដើមរបស់យើងភាសារបស់យើងមិនងាយនឹងកែ បានទេទៅបីទៅដល់ណាក៏ដោយ គឺភាសាកំណើតរបស់យើងនៅតែមានការបង្ហាញចេញមកជាអានេះគឺជាអត្តសញ្ញាណរបស់យើងដែរអត្តសញ្ញាណរបស់ខ្មែរអឺដូច្នេះទោះបីយ៉ាងណាក៏ដោយយើងយើងគួរតែលើកទឹកចិត្តដល់គ្នាយើងមានណាគេលើកអ្នកណាគេលើកនេះមានតែយើងគ្នាយើងជាខ្មែរក្រមយើងឲ្យតម្លៃគ្នាយើងជាងឲ្យលើកទឹកចិត្តពួកយុវជនរបស់យើងដើម្បីឲ្យគាត់នឹងចេះតស៊ូណារឿងលើកទឹកចិត្ត គ្នាយើងនេះមិនថាត្រឹមតែ ខ្មែរក្រមគឺខ្មែរទូទៅទោះជាទៅដល់ទីណាបើយើង មិនអោយតម្លៃគ្នា គ្មានអ្នកណាឲ្យតម្លៃមានតែខ្មែរគ្នាឯងតែតែឲ្យតម្លៃគ្នាឯងយេអឺបើសិនជាយើងឃើញ ខ្មែរយើងមិនមិនរាក់ទាក់មិនគោរពរាប់អានគ្នា ឃើញមុខគ្នារត់ឃើញមុខគ្នារត់ចាញ់ចង់ចង់កំហឹងដាក់គ្នាហ្នឹងក៏វាមិនល្អដែរល្អដែរហ្នឹងវាធ្វើវប្បធម៌បង្គេថាបង្កើតវប្បធម៌ចែកគ្នាបានន័យថាมันมันមូលក្តំគ្នាទេ បែរទៅជាឃើញគ្នាហាក់ដូចជាសត្រូវឃើញប្រសងខ្មែរឃើញជា លក្ខណៈជាប្រសង ខ្មែរស្អាតតែឃើញមិនហ៊ាន សួរមិនហ៊ានជជែកសួរទៅធ្វើឲ្យយើងបាត់បង់ការតំណែងរបស់យើងណា អញ្ចឹងអូខេកុំឲ្យខាតពេលវេលាយូរពេលវេលាយើងយើងយើងក៏រួមអញ្ជើញសិល្បកររបស់យើងមកចូលជាភ្ញៀវជាភ្ញៀវកិត្តិយសក្នុងកម្មវិធីរបស់យើងនេះចាអឺយើងយើងសន្ទនាពីនេះពីនោះដើម្បីជាការចាប់ផ្ដើម ហើយបន្តមកមកយើងហៅភ្ញៀវរបស់យើងចូលរួមក្នុងនេតិរបស់យើង ជានេតិជួបជាមួយនឹងសិល្បករខ្មែរក្រម ពិសិលនេះថ្ងៃថ្ងៃអង្គារយើងជួយជំនាញសិល្បៈទូទៅណាគឺនេតិសិល្បៈគឺយើងមិន ថាខ្មែរក្រមខ្មែរលើទេគឺយើងហាចូលចូលជួយគ្រប់ទៅគ្នាប៉ុន្តែ ពិសេសថ្ងៃនេះគឺដោយសារតែកម្មវិធីយើងចន្លោះកម្មវិធីយើងចន្លោះហើយហើយគាត់ក៏តនេថ្ងៃនេះផងដែរក៏អញ្ចឹងយើងក៏គ្រប់អញ្ជើញគាត់ ចូលក្នុងកម្មវិធីចាំកាលយាយចូលហ្មងទៅអូខេឥឡូវសូមអញ្ជើញប្រិយមិត្តទាំងអស់មកជួបជាមួយនឹងភ្ញៀវរបស់យើងដែលមកពីខាងរាជាណាចក្រកម្ពុជាប៉ុន្តែសពកំណើតគាត់នៅកម្ពុជាក្រមឥឡូវសូមអញ្ជើញជួបជាមួយនឹងគាត់ជាសិល្បករខ្មែរក្រមដូចតទៅសូមអញ្ជើញជួបសួរបាទជំរាបសួរបងអូនបើកបើកសម្លេងបងបងអូសម្រាប់បើក បាទសម្លេងបាទបាទជំរាបសួរបងអូនសុខសប្បាយជំរាបសួរបងបាទអឺថ្វាយគុំគ្រូផងដែរនិងអឺថ្វាយគុំដល់ព្រះសង្ឃទាំងអស់អង្គហើយនិងបងប្អូនពុកម៉ែបងប្អូនយើងទាំងអស់គ្នាក្នុងបណ្ដាញសង្គមអឺបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរបាទខ្ញុំបាទថៃជំរាបបាទបាទ ហើយនៅក្នុងឱកាសនេះគឺសួរសួរជាមួយសំណាងហើយជាមួយគាត់ណាយូរណាបងតិចមកកណាបងគាត់ណាអាយុបានហើយបងសុំលាក់ដល់តែគាត់ដល់តែគាត់ប្អូនខ្ញុំហើយដល់តែគាត់ប្អូនអូខេហើយក្នុងថ្ងៃនេះអឺបងអរគុណប្អូនច្រើនមែនទែនដែល ចំណាយពេលវេលាដ៏មានតម្លៃមកចូលរួម ក្នុងកម្មវិធីសិល្បៈ តែកខ្មែរក្រោមដែលយើងកម្មវិធីនេះគឺយើងគិតថាបង្កើតបង្កើតសម្រាប់ថ្ងៃហ្នឹងចឹងគឺដោយសារតែថ្ងៃនេះបងអូនមានពេលតនេមិនមិនយូរដែរទេគឺតែប៉ុតគាត់មិនតនេទេប៉ុន្តែជាងគាត់ជាការគេឆ្លៀតឱកាសឆ្លៀតឱកាសមកចូលរួមដើម្បីអឺបំពេញកំសាន្តនៅនេះពីនោះ និងមួយទៀតគឺគាត់បានយើងចង់ដឹងថានៅចិត្តចូលឆ្នាំមកដល់ហើយដូច្នេះគាត់មានមានអីដើម្បីជាចំណងដៃដល់ប្រិយមិត្តជាពិសេស fan របស់គាត់អ្នកដែលជួដែលដែលតែងតែរាប់អានគាត់តែតែងតែតាមដានគាត់ចម្រៀងរបស់គាត់អីចឹងណាគាត់ឥឡូវសួរគាត់ណែសួរទៅថាម៉េចអូខេបងអូននៅនៅស្រុកខ្មែរមិនដែរការរស់នៅអីអាហ្នឹងគឺ បាទត្បូងគឺការរស់នៅដោយសារតែយើងអ្នកភាពប្រចាំថ្ងៃអ្នកមកពីស្រុកអ្នករត់ចោលស្រុកដូចគ្នាយើងជាអ្នកឃ្លាតឪពុកម្ដាយសំទោសបាទបងឯងមានការទៅសប្ងៃអឺនិយាយទៅជីវិតអឺគេហៅថាជីវិតតែតោវាមិនដែលស្រួលដូចជាយើងនៅជាមួយម៉ែមួយឪទេបងបាទបាទបាទត្រូវត្រូវជីវភាព ជីវភាពប្រចាំថ្ងៃហ្នឹងគេហៅថានិយាយចំគេហៅថាប្រឹងរស់តែមិនឡូវបើយើងយើងអត់មានកន្លែង ទីពឹងយើងត្រូវតែខ្លួនទីពឹងខ្លួនហើយមានពេលជឿសកម្មអញ្ចឹងទៅសម្បីតែតែថាចង់ទៅរកទិញថ្នាំលេបក៏មិនមិនមិនអាចថាចេញទៅរួចក៏ទ្រាំឲ្យវាធូរខ្លួនឯងចាំមិនចេញទៅកើតព្រោះយើងតែឯងវាអញ្ចឹងហើយយើងថាយើងពឹងគេក៏បានក៏ប៉ុន្តែមានអ្នកណាដែល ទំនេរឲ្យយើងពឹងគេបានរហូតទេអញ្ចឹងមានន័យថាខ្លួនពីពឹងខ្លួនហើយយើងនៅតែម្នាក់ឯងអញ្ចឹងវាពិបាកដែរបាទហើយបើសម្រាប់សិល្បៈហ្នឹងគឺធ្វើតាមលទ្ធភាពហ្នឹងបងព្រោះអឺអឺថាឆ្នាំមុនទៅយើងរកស៊ីរៀងគ្រាន់បើអីចឹងយើងអាចផលិតចម្រៀងយើងចេញចម្រៀងហើយនឹងយើង សាកសពបានថាវិការខ្លះដើម្បីជូនអ្នកម្ដាយអញ្ចឹងព្រោះឥឡូវខ្ញុំនៅតែម៉ែទេអត់មានឪទៀតអឺហើយដល់ឆ្នាំនេះរៀងរៀងសេដ្ឋកិច្ចវារៀងធ្លាក់ទៅតែចម្រៀងក៏មិនសូវបានចេញទេហើយថាត្រៀមបទចម្រៀងចូលឆ្នាំខ្មែរហ្នឹង3 4បទដែរប៉ុន្តែមិនទាន់ចេញជាផ្លែផ្កាអីដោយសារតែការខ្វះខាតយើងគិតតែជីវភាពប្រចាំថ្ងៃនឹង ការហូបចុកនឹងថ្លៃផ្ទះជួសិនអញ្ចឹងណាបងបាទបាទដូច្នេះមានដែលវិលទៅ ស្រុកកណាតលេងជាមួយម្ដាយទេបងឥឡូវអឺមានបំណងថាចូលឆ្នាំខ្មែរនឹងចង់ទៅដែរព្រោះខ្ញុំស្រីខ្ញុំគាត់អឺគម្រប់60ឆ្នាំអញ្ចឹងបងប្រុសថាបើបានទៅទៅគាត់ធ្វើចម្រើនបញ្ជនឲ្យខ្ញុំស្រីប៉ុន្តែខ្ញុំប្រាប់ថាអឺឥឡូវការឆ្លងដែនហ្នឹងបើ បើប្រហែលខែមុនប្អូនខ្ញុំគាត់ឡើងមកលេងហ្នឹងគឺគាត់មកអស់ជិត300ហើយដល់ទៅអស់ជិត300អញ្ចឹងមានន័យថាគ្រាន់តែទៅមកអស់600ដុល្លារហើយហើយហើយតែអញ្ចឹងបើអញ្ចឹងខ្ញុំអត់ មានត្រឹម1000ដុល្លារគឺខ្ញុំមិនអាចណាទៅស្រុកបានទេអញ្ចឹងគឺមានន័យថាអឺនៅពិចារណានៅឡើយមានន័យថាយើងវាគ្មានលទ្ធភាពទេបាទបាទអត់បង បាទហើយឥឡូវហ្នឹងគឺខាងផ្នែកសិល្បៈបងអូនអឺមានអត់លើ COVID អញ្ចឹងមានរវល់អូនរវល់អឺបើគិតទៅសិល្បៈហ្នឹងបើយើងមានចំណាយយើងមានចំណូលគឺវារវល់រហូតប៉ុន្តែយើងមានតែការចំណាយយើងអត់មានចំណូលដល់អញ្ចឹងហើយ ពេលយើងសន្សំបានថវិកាដែលអាចយើងគ្រប់ថវិកាយើងថតចម្រៀងយើងថតអឺគឺយើងរវល់ ប៉ុន្តែដល់ពេលឥឡូវហ្នឹងគឺมันមិនមានយកគ្រឿងអឺសិល្បៈទេគឺមិនមានយកគ្រឿងអឺការងារខំរវិញបាទខំរដើម្បីចំជីវិតវិញបាទខ្ញុំបានថាឥឡូវបងអូនឈប់ច្រៀងជាមួយអឺផលិតកម្មណាមួយហើយ បានឈប់អស់បាទមែនមែនទេបាទបងខ្ញុំសម្រាប់ពីផលិតកម្មហ្នឹងអឺអឺរយៈពេល2ឆ្នាំដែរហើយសម្រាប់ដោយយើងផលិតចម្រៀងខ្លួនឯង ខ្លួនឯងវិញបង្កើតស្នាដៃតខ្លួនវិញនិពន្ធខ្លួនឯងខ្លះផងហើយនឹង បងប្អូន អ្នកចម្រៀងផ្សេងផ្សេងក៏គាត់និពន្ធជូនខ្លះហើយនឹងព្រះសង្ឃអីចឹងបាទជួយពីនេះហើយការផលិតភ្លេងផលិតអីហ្នឹងគឺបងអូនត្រូវចំណាយថវិកាខ្លួនឯងទាំងអស់មែនទេថតអីហ្នឹងហើយបងយើងយើងទៅចំណាយខ្លួនឯងទាំងអស់អឺ តែភ្លេងរបស់យើងគឺគឺស្តង់ដារដូចជាផលិតកម្មអញ្ចឹងដែរព្រោះកន្លែងដែល ធ្វើភ្លេងរបស់យើងហ្នឹងគឺកម្ពុជាតារាចម្រៀងក៏គេមកធ្វើភ្លេងកន្លែងហ្នឹងដែរអញ្ចឹងបាទបាទដូច្នេះបើសិនជាមានសំទុបបងប្អូនណា ដែល មានចំណាប់អារម្មណ៍លោកផលិតលោកចង់ទៅសេចម្រៀងអីអីឲ្យប្អូន ដើម្បីច្រៀនអាហ្នឹងបងអូនអាចទទួលទេបាទទទួលទទួលដែរតើបងអឺមានព្រះសង្ឃឥឡូវគាត់ផ្ញើមកឲ្យប៉ុន្តែអត់ទាន់បានទៅថតសម្លេងឲ្យគឺអឺឧទាហរណ៍ថាក្នុងមួយបទអញ្ចឹងព្រះសង្ឃអឺទៅចំណាយថាវិការធ្វើភ្លេងឲ្យឲ្យខ្ញុំអញ្ចឹងហ៎បងតែរឿងអឺដល់រឿងថាវិការថាខ្ញុំ ត្រូវយកពីព្រះសង្ឃខ្ញុំអត់យកទេព្រោះអីព្រះសង្ឃខ្ញុំច្រៀងគឺខ្ញុំច្រៀងព្រេងឲ្យទេប៉ុន្តែបើសិនបងប្អូនផ្សេងផ្សេងគឺអាហ្នឹងតាមទឹកចិត្តរបស់គាត់ទេគាត់ចង់ឲ្យគាត់អាណិតគាត់ឲ្យគាត់មិនអាណិតគាត់តាមនឹងទៅយើងយើងច្រៀងឲ្យគាត់ចេះទៅនេះយើងចំណាយពេលទៅថតសម្លេងចំណាយពេលរៀនហាត់ច្រៀងហើយនឹង melody ថ្មីឲ្យគាត់ទៀតអញ្ចឹងបាទបងភាគច្រើនបងអូនច្រៀងបទអឺបែបបែប បែបសម័យឥឡូវឬក៏បត់ពីដើមភាគมันរើសទេបងมันរើសទេសលេងខ្ញុំគឺសំលេងចម្រុះអញ្ចឹងអឺចង់បត់ញាក់ចង់បត់ឡាំលាវសារវ៉ាន់ម៉ារីសូនចង់រ៉េបចង់រ៉ុកអីទៅបានទាំងអស់បាទបាទតើមានបទចម្រៀងណាដែលអូន ប្អូនអូន គិតបានទៅសេដែលតាក់ទងនឹងនឹងខ្មែរក្រោមទេបង មានបងបទលងស្នេហ៍បុប្ផាខ្មែរក្រោមហ្នឹងខ្ញុំអ្នកនិពន្ធតបងហើយបទហ្នឹងក៏មានការគ្រប់គ្រងច្រើននិយាយទៅគឺ100 comment គឺសឹងតែ100 comment គេសរសើរថាបទហ្នឹងពីរោះគេមិនសរសើរតែសំឡេងយើងទេគេសរសើរថាអត្តន័យនឹងបទហ្នឹងវា melody ពីពីរោះបាទបាទបាទឥឡូវហ្នឹងមានបទថ្មីថ្មីអីចេញទេបងមានបទថ្មីថ្មីអីទេ ទៅបើទៅតែចេញបត់ថ្មីដែរហ្នឹងបត់ជាងស័ក2022អាហ្នឹងគឺដោយសារតែសំណពររបស់អឺបងអូនគាត់ជាជាងស័កពីខ្មែរក្រមដែរអញ្ចឹងគាត់មកនៅភ្នំពេញអញ្ចឹងអញ្ចឹងគាត់ថាអឺចេញបត់ជាងស័កហើយថតនៅហាងគាត់ទៅដើម្បីប្រម៉ូទហាងឲ្យគាត់អញ្ចឹងហើយក៏ចេញបត់នឹងដែរវាលក្ខណៈបត់ញាក់វិញបាទអូខេ បាទអឺបន្តកម្មវិធីអអញ្ចឹងសូមបងអូនលើកយកបទណាមួយខ្យល់ដែរបងបទអសន្យាខ្យល់បងឃើញបទហ្នឹងក៏ជាល្បីណាស់ដែរភាកច្រើនឃើញគេមើលបានមើលច្រើនមែនទែនដូច្នេះសូមបងអូនលើកយកបទសន្យាខ្យល់មួយដើម្បីមកកំដរអារម្មណ៍ប្រិយមិត្តមិត្តទូរទស្សនិកជនយើងដែលកំពុងទស្សនានៅពេលនេះបាទបងបាទបងបាទ បាទបាទបាទដូច្នេះសូមគោរពអញ្ជើញប្រិយមិត្តទាំងអស់ដែលកំពុងទស្សនាតាមដាន ការ live បន្តផ្ទាល់របស់ ទូរទស្សន៍ KKCC TV ហើយដែលមានប្អូន Tech Satan ដែលជាសិល្បករខ្មែរក្រោមឥឡូវគឺប្អូននឹងបង្ហើរនៅសំនៀងមួយបទមានចំណងសន្យាសន្យាខ្យល់សន្យាខ្យល់សរីអញ្ចឹងសូមសូមចាប់ផ្ដើមផ្ដើមទីតើសិនណា សូមជើញទស្សនាដូចតទៅនឹកអនុសាពេលណា ទឹកនេត្រាហូអូនក្បន់សន្យា តើដល់ពេលណាជីវ៉ាទៅអូនចែស្មោឬចឹងតែក្បនបើដឹងពីមុនមិនស្មោស្នេហ៍បងធ្វើអ្វីស្រីចិនសាវ៉ាទុំឲ្យរូបបងឯកាខ្លោចផ្សាដួងច័ន្ទ បិណ្ឌអូនមិនស្មងបងនៅតែចាំផ្លូវស្រីហេតុអ្វីស្រីភ្លេងសន្យាបងនៅចាំចាំជាណេញមិនដែលភ្លេងពីងសន្យាអូនបានប្រាប់ថាស្មោះតែរូ ពេលនិងសួនភ្លេងអងហើយបងនៅចាំនៅចំណាំកូនលែងចាំចិត្តមិនដែរផ្លាស់ចុះហេតុអ្វីក៏អូនប្រែចិត្តស្រឡាំងអូនបងប្រាំងភ្លេចពីងសន្យាស្នេហាមិនស្មោ ដឹងពីមុនមិនស្មោះស្នេហ៍បងធ្វើអ្វីស្រីចិនសាវ៉ាទុំឲ្យរូបបងឯកាខ្លោចផ្សាដួងចិត្តត្បិនអូនមិនស្មោះបងនៅតែចាំលើស្រី ស្រីភ្លេងសន្យាបងនៅចាំចាំជានឹងមិនដែលភ្លេងទៀងសន្យាអូនបានប្រាប់ថាស្មោះតែរូបបងមួយតែពេលនិងសួនភ្លេងអងហើយបងនៅចាំនៅចាំដល់កូនលែងចាំចិត្តមិនដែលផ្លាស់ ព្រោះហេតុអ្វីក៏អូនប្រែចិត្តស្រឡាញ់អូនបោកប្រាំងភ្លេចពីងសន្យាស្នេហាមិនស្មោមកនៅចាំចាំជានិញមិនដែលភ្លេចពីងសន្យា អូនបានប្រាប់ថាស្មោះតែរូបបងមួយ តែពេលនិងស្ងួនភ្លេងអងហើយបងនៅចាំនៅចំណាំកូនលែងចាំចិត្តមិនដែលផ្លាស់ចុះហេតុអ្វីក៏អូនបែកចិត្តស្រឡាំងអូនបោកប្រាំងភ្លេចពីងសន្យា ស្នេហាមិនស្មោះ ទៅលងលូចអឺសុំសួរបទចម្រៀងហ្នឹងបងអូនតែងដល់ខ្លួនឯងផ្ទាល់ហើយយ៉ាងម៉េចបទចម្រៀងណាគ្រូបទគណៈនិពន្ធផ្ទាល់ចឹងអឺក្នុងអារម្មណ៍យើងតែងហ្នឹងតើយើង ប្រើពេលវេលាប្រហែលថ្ងៃដែរហើយការធ្វើអារម្មណ៍យ៉ាងម៉េចដែរបានទៅបាននឹកឃើញបទចម្រៀងហ្នឹងមក អឺទូទៅ កណាស្ដាប់ melody ឲ្យចាំដល់កណាស្ដាប់ melody ចាំគឺកណាប្រើអារម្មណ៍មួយទៅបង្កើតសាច់រឿងមួយទៅដល់បង្កើតសាច់រឿងមួយហើយគឺកណានិពន្ធយកតែម្ដងច្រៀងយកតែម្ដងប្រើរយៈពេលប្រហែលជា1ម៉ោងឬ1ម៉ោងកន្លះដើម្បីសម្រួលអឺកំណាបទៀតគឺយកតែម្ដងគ្រូ អឺកំណាប់ហ្នឹងយកយើងយកតាមក្បួនដែរទេឬក៏យើងតាមសំនៀងបទចម្រៀងដែលគេ មានហើយមកស្រាប់តាមតាម melody គ្រូព្រួយអ្នកនិពន្ធ melody បើសិនគេធម្មតាកំណាប់យើងមានពាក្យ8ពាក្យ9អីអញ្ចឹងពាក្យ7អីអញ្ចឹងដល់ពេលចម្រៀងទៅ វាអាចទៅធ្លាក់ទៅដល់11 12តាម note យើងស្ដាប់ note របស់វា note របស់វាចុងក្រោយជួនកាចប់ហើយប៉ុន្តែចុងក្រោយគេថែម3ពាក្យឬក៏2ពាក្យអីទៀត note ភ្លេងហ្នឹងយើងយើងលើសូ note ភ្លេងយើងនឹងយើងដាក់ពាក្យចូលឲ្យឲ្យឲ្យគ្រប់ពេញតួរបស់គេមកចម្រៀងគ្រប់ពេញ melody របស់គេបាទចាំបានន័យថាពេលយើងទៅសេសាច់បតហើយបានអឺបានទៅសេសាច់ភ្លេងឬក៏យើងទៅសេសាច់បតមុនអឺ ទូទៅចម្រៀងតមាន melody ហើយបានយើងនិពន្ធជាចម្រៀងបានហើយបាទហើយគេបងមួយទៀតបើសិនចេញចេញចេញចេញចេញបាទហើយហើយមួយទៀតបើសិនថាកំណាប់ដែលយកមកធ្វើចម្រៀងគឺយកមក គឺត្រូវតកែគុណដូចជាថា melody ហ្នឹងវាវែងខ្លីអញ្ចឹងយើងត្រូវតែថែមថយអឺកំណាប់ដូចជាអឺព្រះសង្ឃគាត់ផ្ញើអឺ អឺកំណាប់មកឲ្យច្រៀងយើងកំណាប់មកឲ្យយើងប្រែទៅជាចម្រៀងតែយើងយកមកយើងកាច់ melody ចង្វាក់រំពងអីចឹងគឺយើងថែមថយពាក្យខ្វះពាក្យអឺគ្រប់អីចឹងហើយបានយើងផ្ញើទៅឲ្យព្រះអង្គថាអត្តន័យហ្នឹងនៅតដែរក៏ប៉ុន្តែ ពាក្យត្រូវតែកែដោយសារតែមានពាក្យខ្លះដែលយើងមិនអាចស្រែកច្រៀងបានបាទបាទអូខេបងអូនឥឡូវបកក្រោយរឿងអឺជីវិត របស់បងអូនវិញមូលហេតុអីដែលបងអូនកាលពីក្មេងមកបងអូនមានស្រឡាញ់ផ្នែកខាងសិល្បៈហ្នឹងហ្មងឬក៏មានពូជពងអីម្ដាយឪពុក អីជាអ្នកសិល្បៈដែរបងគឺអឺទុំតែ4 5ឆ្នាំអីហ្នឹងគេហៅថាសំលេងហ្នឹងអាចដូរយកនំហូបបានហើយបងអញ្ចឹង តែ4កាលយកទៅ5ឆ្នាំអីអញ្ចឹងទៅអីអញ្ចឹងជួបលោកមាជួបពូអីអញ្ចឹងថាឥឡូវច្រៀងបត់ទៅឲ្យលុយទិញស្ករក្របទិញនំអញ្ចឹងណាបងបាទអញ្ចឹងគឺមានថាអឺចម្រៀងហ្នឹងមិនមែនចៃដន្យហ្នឹងគឺគឺមកពីពីកំណើតមកតែម្ដងយើងមានដងមានស្រឡាញ់ពីកំណើតមកអីអឺហេតុអីបងប្អូនមិននៅស្រុកកម្ពុជាក្រមកម្ពុជាក្រមឲ្យ យើងនៅកម្ពុជាក្រមក៏មានកន្លែងខាងសិល្បៈរស្មីបទីអីយើងអាចចូលជាសិល្បៈបានដែរប៉ុន្តែហេតុតែមូលហេតុអីតែបងអូនឡើងមកតាមកប្រជាណាចក្រកម្ពុជាស្រុកខ្មែរព្រោះយើងគិតថាអឺនៅស្រុកយើង បានត្រឹមតែមរក្សាទេវាមិនអាចដល់ចំណុចកម្ពុជាបានអញ្ចឹងបងបាទបាទអញ្ចឹងក៏បងអូនសមាជិកមកស្រុកខ្មែរបាទបងបាទ ចោលម្ដាយចោលទៀតអឺហើយមួយទៀតក៏សម្លឹងឃើញថានៅប្រជាណាចក្រកម្ពុជាពុំទាន់មាន តារាចម្រៀង ខ្មែរកម្ពុជាក្រោមមួយណាដែលលិចធ្លោនៅនេះចឹងបើតាមខ្ញុំសិក្សាប្រវត្តិសាស្ត្រការទូសវត60គឺមានក៏ប៉ុន្តែ ក្រោយមកនេះអត់មានហើយខ្ញុំក៏មកទៅថាយើងបំបែកអតតកកម្មមួយ ដែលធ្វើតារាចម្រៀង នៅកម្ពុជាម្ដងមើល ជាយ៉ាងណាអញ្ចឹងក៏ប៉ុន្តែទីបំផុតក៏សម្រេចបាននៅជោគជ័យរបស់យើងហើយក្រោយនេះក៏មានអ្នកគេមកតាមក្រោយអាហ្នឹងបងប្អូនយើង ស្វែងយល់ខ្លួនឯងមិនចាំបាច់ខ្ញុំប្រាប់ឈ្មោះគេប៉ុន្តែយើងមកមុនយើងមកមុនដើម្បីបើកផ្លូវឲ្យអ្នកនាំមុខបាទជាអ្នកចាប់ដើមជាអ្នកចាប់ដើមអីអឺម ផ្នែកសិល្ប៍មកដល់ស្រុកខ្មែរតើបងប្អូនមាន បាន ចូលកម្មវិធីអីមួយដែរឬក៏បានចូលកម្មវិធីប្រឡងចម្រៀងអីដែរឬមិនដែរបាន បាន ទៅជាចាប់អារម្មណ៍ចូលចាប់អារម្មណ៍អដូចបានទៅជានៅក្នុងផលិតកម្មអីចឹងបាទអឺដំបូងហ្នឹងគឺអឺខ្ញុំមកខ្ញុំអឺគឺសំដៅរកទៅប្រឡងចម្រៀងតែម្ដងហើយក៏ប៉ុន្តែឆ្នាំនោះអឺ កម្មវិធី Cambodia Idol ហ្នឹងគេបានប្រឡងចូលដល់វគ្គពីរវគ្គហើយដល់អញ្ចឹងយើងអស់ឱកាសហើយដល់អញ្ចឹងយើងទៅទៅរកកម្មវិធីតាមទូរទស្សន៍វិញអញ្ចឹងហើយយើងទៅអូនក៏បានទៅកម្មវិធីអឺប្រឡងចម្រៀងនៅពោះអាស៊ីអាគ្នេយ៍ហ្នឹងគេប្រឡងធម្មតាទេក៏ប៉ុន្តែបើយើងជាប់ទៅយើងបានក្លាយជាតារាចម្រៀងកិត្តិយសប្រចាំនៅប៉ុស្តិ៍ហ្នឹងអញ្ចឹងបង បាទបាទបាទហើយដល់ឡើងទៅប្រឡងទៅអឺវាមិនបានលទ្ធផលអីទេប៉ុន្តែអឺដោយសារតែយើងជាអ្នកដំបូងដែលថាយើងមកពីកម្ពុជាក្រោមខេត្តព្រះតពាំងអញ្ចឹងធ្វើឲ្យទស្សនិកជនគេចាប់អារម្មណ៍ចាប់អារម្មណ៍ហើយវីដេអូហ្នឹងវីដេអូហ្នឹងបន្ទូខ្លាំងហ្មងទៅដល់ស្រុកទៅដល់ស្រុកដើរដល់ណាក៏គេគេស្គាល់ដែរ ហើយបច្ចុប្បន្នហ្នឹងវីដេអូហ្នឹងខ្ញុំបង្ហោះ2021ទៅវាបន្ទុះឡើងឥឡូវបាន7លានជាងអ្នកមើលដែរអញ្ចឹងធ្វើឲ្យបងប្អូនយើងខ្មែរកដាហ្នឹងក៏ក៏ភ្ញាក់ផ្អើលពីខ្មែរក្រមដែរថាមិនដែលឃើញមានតារាខ្មែរក្រមនៅស្រុកខ្មែរអញ្ចឹងបាទហើយឆ្នាំ2016ខ្ញុំត្រឡប់មកខ្ញុំប្រឡងភាសាទៀតក៏ប៉ុន្តែភាសាតែឯកសាររបស់យើងវាអត់មានអីទាំងអស់អញ្ចឹង ហើយនិយាយចំទៅយើងមិនថាគេរើសអើងទេប៉ុន្តែគេឃើញខ្មែរក្រមគេខ្លាចណាខ្លាចរឿងអីទៅដាក់ពាក្យប្រឡង Cambodia Idol អញ្ចឹងសមត្ថភាពយើងប៉ុណ្្នឹងដែរប៉ុន្តែ យើងមិនអាចណាយបានជួបគណៈកម្មការដោយសារឯកសាររបស់យើងផូតូយកទៅឲ្យគេសុទ្ធតែខ្មែរក្រមទាំងអស់អូខេអញ្ចឹងដូចជាថាបើយើងនិយាយអត្តន័យឲ្យជ្រៅទៅយើងថា សុខចិត្តអឺគេហៅថាដកចេញក៏មិនខាតមកຕົកមកក៏វាមិនចំណេញអញ្ចឹងមិនបាច់ឲ្យចូលហ្មងអញ្ចឹងអញ្ចឹងហើយគ្មានឱកាសប្រឡងកម្មវិធីធំនឹងគេទេដល់ឥឡូវមិនដឹងថាគេឲ្យឬមិនឲ្យអីប៉ុន្តែឥឡូវបើទៅប្រឡងទៀតគេសើចវិញគេថាគេថាយើងទៅដើមគេយើងមានឈ្មោះហើយបើយើងឧទាហរណ៍ថាយើងប្រឡងជាប់ ជាគ្រូបង្រៀនហើយយើងទៅប្រឡងបាក់ដុកមកទេគេថាវិញបាទហើយក្រោយមកអូនមាន ចូល ប្រឡងកម្មវិធីណាទៀតទេក្រោយពីខកការខកខានពី Cambodia Idol អីផ្សេងហើយ2000 2017ខ្ញុំទៅដាក់ពាក្យប្រឡងកម្មវិធីតារាឯកនៅផលិតកម្មសាស្ត្រាដោយសារតែគេជ្រើសរើសយកតារា ចម្រៀងហើយផលិតកម្មនោះការនោះក៏ល្បីឈ្មោះខ្លាំងដែរ ផលិតកម្មដែលមានឈ្មោះបោះសម្លេងគេហៅថាឆោទី4ក្រោយក្រោយតែ Sunday ហើយនឹង Town ទេអញ្ចឹងបាទហើយក៏មានតារាចម្រៀងល្បីឈ្មោះដល់បច្ចុប្បន្នហ្នឹងក៏គេជោគជ័យខ្លាំងដែរគេទៅផលិតកម្មផ្សេងដែរហើយដោយសារតែផលិតកម្មនោះឥឡូវគឺគេបិទហើយបងអញ្ចឹងមូលបាទការនោះប្រឡង3 4ខែតម្រាំបានជាប់ ហើយកងត្រាជាមួយព្រឹត្តិការណ៍ហ្នឹងរយៈពេល3ឆ្នាំដល់2020ទៅអស់កងត្រាទៅខ្ញុំក៏សុំគាត់ចេញមកឯណាមួយអឺគាត់ជាអ្នកអឺផ្ដល់ឱកាសឲ្យយើងដែរគាត់ក្លាហានគេហៅថាគាត់បន្ធុយដែរហ្នឹងមានពេលយើងនៅក្នុងព្រឹត្តិការណ៍អញ្ចឹងយើងនិយាយពីរឿងខ្មែរក្រមតាមបណ្ដាញសង្គមគាត់ថាអឺគុំនិយាយខ្លាចប៉ះពាល់ដល់ព្រឹត្តិការណ៍គាត់ហើយយើងក៏យល់អញ្ចឹងយើងក៏មិនហ៊ាននិយាយដែរ យើងក៏ស្ងាត់អញ្ចឹងមានពេលបងប្អូនខ្លះថាអឺប្រធានខ្លាចមិនមែនខ្លាចទេ គឺនិយាយទៅប៉ះពាល់ដល់គេដល់បច្ចុប្បន្នហ្នឹងខ្ញុំជាអ្នក ចម្រៀងឯកគ្រាចវាមិនអីទេសម្រាប់ការនិយាយរបស់ខ្ញុំបាទដល់ពេលបងអូនចេញឈប់ផុតកងត្រាពីផលិតកម្មហ្នឹង ទៅបងអូនផលិតបទចម្រៀងផលិតវីដេអូអីអីខ្លួនឯងទៅ គឺការនិយាយស្ដីអំពីទឹក អំពីប្រវត្តិសាស្ត្រខ្មែរក្រមអីមិនមិនមិនប៉ះពាល់ដល់ ដល់ដល់អ្នកដតីបាទបាទចង់សួរអំពីអារម្មណ៍មានការតូចចិត្តដែរទេ ដែលពេលគេរើសអើងក្នុងន័យថាយើងគេកូនខ្មែរក្រមហើយការនិយាយស្ដីមិនសូវបានប្រកែហើយការរស់នៅនិយាយទៅការអារម្មណ៍របស់យើង ការចេញមកយ៉ាងម៉េចដែរពេលដែលគេឮសូរតែខ្មែរក្រមគេខ្លាចតែហ្មងហ្នឹងមានអារម្មណ៍ថាម៉េចដែរមិនសប្បាយចិត្តយ៉ាងម៉េចដែរបង ឧទាហរណ៍ថា មនុស្សយើងមុនដំបូងក៏មានអារម្មណ៍មួយដូចជាថាយើងក៏អឺអាណិតខ្លួនដែរក៏ប៉ុន្តែដល់យូរទៅទៅមនុស្សយើងវាសមយូរទៅសមដូចជាអឺនិយាយទៅបើនៅកម្ពុជាក្រោមទៅកម្មវិធីការក៏យើងមានអឺគេហៅថាមានថាវិការ គ្រាន់តែយើងមិនមែនល្បីដូចឥឡូវហ្នឹងផងយើងនៅកម្ពុជាក្រមយើងទៅការយើងមានថាវិការដែលគេថា ដឹងហើយអ្នកចម្រៀងគឺលក់សម្លេងហើយបាទបាទទៅច្រៀងរួមការគេទោះបីទៅស៊ីការក៏ដោយច្រៀងក៏បានថាវិការមកតាស់វិញដែរពួកអីគេដឹងថាយើងនេះលក់សម្លេងប៉ុន្តែដល់មកដល់មកដល់កម្ពុជាកណ្ដាលខ្ល้ายទៅជាពេលមកដល់កម្ពុជាកណ្ដាលទៅខ្ល้ายទៅជាអ្នកកំដរវិញក៏មិនតូចចិត្តដែរមានន័យថាអឺ បងប្អូនយើងមិនដែលគិតថាហៅសាធិនទៅច្រៀងកម្មវិធីរបស់បងប្អូនដើម្បីឲ្យបានសាធិនមានថាវិការចេញបទចម្រៀងឬក៏សាធិនមានថាវិការដើម្បីចិញ្ចឹមជីវិតអីទេគឺពួកគាត់រកអានរបៀបបងប្អូនវិញអញ្ចឹងការទៅហូបការឲ្យមកផ្ទះយើង ទេហើយទៅមិនដែលថាមិនដែលច្រៀងទេក៏ប៉ុន្តែ ត្រឹមតែអ្នកកំដរមានន័យថាច្រៀងអស់លុយមិនមែនច្រៀងបានលុយមកវិញចឹងមិនមែនថា បើយើងតូចចិត្តមិនតូចចិត្តទេពួកអីវាជ្រុលហើយគេមានន័យថាគេមិនគេមិនសូវឲ្យតម្លៃយើងកន្លែងហ្នឹងហើយបើកម្មវិធីបងប្អូននៅកម្ពុជាកណ្ដាលក៏គេមិនដែលនឹកឃើញថាអូរត់ស្ថិនទៅច្រៀងអីចឹងរែងបានថាវិការគ្នាចំជីវិតអីចឹងគឺបងប្អូនមិនដែលនឹកឃើញប៉ុន្តែខ្ញុំមិនខ្លាចនឹងការនិយាយទេព្រោះអីវាសាំពេកមានន័យថាវាខ្ញុំឆ្អែតច្អន់ពេកអឺនិយាយចឹងអឺ យើងអត់មានអ្នកដែលគេហៅទៅច្រៀងនៅក្នុងកម្មវិធីផ្សេងផ្សេងឧទាហរណ៍កម្មវិធីបុណ្យឬក៏ការឬអភិវពាជាដើមឬក៏ក្នុង concert អ្វីមួយគេមានអញ្ជើញបងអូនទៅច្រៀងដែរអត់មានទេគ្រូអញ្ចឹងឯងបានងារកណាប្រកាសថាកណាមកស្រុកខ្មែរក្នុងរយៈពេល7ឆ្នាំកណានិយាយរឿងសង្គមច្រើនអញ្ចឹងកណាខាត់ប្រយោជន៍កណាគ្មានបានចំណូលពីសិល្បៈសំបីតែ1000លុយខ្មែរដើម្បីយកមកចិញ្ចឹមជីវិតណា ប៉ុន្តែការលះបង់របស់កណាហ្នឹងគឺកណារ៉ូស៊ីរយៈពេល2ឆ្នាំហ្នឹងកណាផលិតចម្រៀងអស់ប្រហែលជាង20000ណាហើយហើយកណាលះបង់ក្តីសុខតខ្លួនដើម្បីធ្វើអញ្ចឹងហើយអឺអ្នកខ្លះគេសួរកណាថាចុះបើនៅកម្ពុជាក្រមអឺអឺការរស់នៅស្រួលហើយសុខសប្បាយហើយចុះមិនបាច់បងមករស់នៅកម្ពុជាធ្វើអីហើយបងប្អូនកម្ពុជា ក្រមមួយចំនួនមកនៅកម្ពុជាធ្វើអីកណាឆ្លើយថាមកនេះដើម្បីចន្ទៈ ហើយបើសិនថាកណ្ដាលមិនមកនេះកណ្ដាលមិននិយាយរឿងសង្គមខ្មែរក្រមនេះចុះបងប្អូនអ្នកខមមិនហ្នឹងរាល់ថ្ងៃហ្នឹងស្គាល់ខ្មែរក្រមនៅកន្លែងណាអត់បានស្គាល់ទេអញ្ចឹងហើយបើមិនមែនបងប្អូនតែមករស់នៅកម្ពុជាហ្នឹងមិនផ្សព្វផ្សាយហ្នឹងហើយបងប្អូនស្គាល់ខ្មែរក្រមទេឬក៏20ឆ្នាំក្រោយទៀតមិនតន់ស្គាល់ផងហ្នឹងដោយសារតែគេលះបង់បានគេមកនេះមិនមែនមិនមែនថាយើង នៅខាងកម្ពុជាក្រមយើងសុខស្រួលហើយអឺគេហៅថា ក្តីសុខផ្លូវកាយនិងក្តីសុខផ្លូវចិត្តខុសគ្នាក្តីសុខផ្លូវកាយហ្នឹងគឺមានន័យថាយើងហ្នឹងមានអវិកា មានបាយហូបមានផ្ទះណូមានសម្ភារៈអីល្អល្អប៉ុន្តែហេតុអ្វីរដ្ឋមកកម្ពុជាកណ្ដាលធ្វើអីគឺវាខ្វះក្តីសុខផ្លូវចិត្តបាទហ្នឹងហើយហើយពេលដែលយើងបានផ្លាស់ប្ដូរពីកន្លែងយើងហ្នឹងបើថាយើងមានអារម្មណ៍ថាយើងនឹងមាន មករស់នៅជាមួយនឹងខ្មែរយើងចេញពីយួនទៅទៅហោថាយើងចេញពីផុតពីយួនយើងមកនៅជាមួយ ខ្មែរតើការចេញរបស់យើងចេញផុតពីយួនដែរនៅអឺកណាកណានិយាយថាកណាចេញហ្នឹងចេញចេញផុតហើយប៉ុន្តែដល់ថាអឺរឿងថាឲ្យកណា ត្រឡប់ទៅទេកណាត្រឡប់ទៅធម្មតាហ្នឹងព្រោះស្រុកកំណើតរបស់កណាកណាមិនចោលទេ ប្រហែលថាកណ្ដាលមកចង់សាបងចង់និយាយអំពីចេះនិយាយអំពីទៅឧទាហរណ៍ថាយើងមានការនៅ ជាមួយនឹងយួនវាវាការរើសអើងរបស់យួនវាធ្ងន់ធ្ងររបស់យើងហើយមកលើយើងហើយដែលយើងផុតពីយួនមកដល់នៅ ស្រុកខ្មែរតើយើងនៅនៅផុតពីយួន ហើយឬនៅឬក៏យើងនៅនៅជាមួយយួននៅឡើយនៅដល់ខ្មែរណានៅកន្លែងណាក៏មានដែរគ្រូគ្រូគ្រូប្រហែលជាធ្លាប់មើល គ្រូប្រហែលជាធ្លាប់មើលវីដេអូកំ pl ែងមួយអឺចិនជាតិបរទេសគេគេអឺមានស្រាវីស្គីគេគេយកស្រាវីស្គីគេបោះចុះទន្លេហើយដល់ពេលអឺខាងអឺអាមេរិកគេមានលុយដុល្លារគេខ្វែងចោទន្លេចុងក្រោយខ្មែរយើងមាននេះថាក់យួនតម្លាក់ទឹកគឺមានន័យថាអូយួននៅពេញប្រទេសសោះវាថាក់យួនសម្បូរពេកយើងអួតណាស់មានន័យអួតតែនេះប្រទេសខ្ញុំមានអាហ្នឹងខ្ញុំថាក់ចុះហ្នឹងឯងគ្រូ អូខេអញ្ចឹងយើងបានមកនៅស្រុកខ្មែរប៉ុន្តែនៅមានភាពមិនបានសេរីភាពនៅឡើយយើងមានការរើសអើងក្នុងនាមយើងជាខ្មែរក្រមហ្នឹងហាក់ដូចជាមានការរើសអើងមិនអោយតម្លៃទោះបីគ្នាខំប្រឹងតស៊ូដោយខ្លួនឯងយ៉ាងណាក៏ដោយក៏ជីវិតត្រដាប់ត្រដួសដែរអញ្ចឹងបងណាបាទគ្រូ បើកណានិយាយទៅតារាចម្រៀងផ្សេងដែល នៅព្រះជាណាចក្រកម្ពុជាបើបើបើគាត់មានគេឈ្មោះល្បីល្បាញត្រឹមកណាគឺអឺក្នុងមួយអាទិត្យអីអញ្ចឹងបើគាត់ទៅបានពីររោងអីអញ្ចឹងណាគឺអឺគាត់រស់ដោយស្រួលបើនិយាយចំទៅបើតម្លៃខ្លួនប្រហែលជាខ្ទង់300 350មករោងហើយមួយអាទិត្យបានត្រឹមតែពីររោងរស់រួចទេគ្រូមិនមិនកំសត់ទេ ប៉ុន្តែកណាតមានរូបណាមានដែររូបបាយតើតើច្រៀងមួយគេដែរប៉ុន្តែគេបានលុយយើងបានយើងអស់លុយយើងអស់លុយវិញមានន័យថាអានឹងយើងក៏មិនដឹងបងប្អូនយើងគិតមិនមែនទេពួកគាត់គិតថាប្រធានហ្នឹងស្រួលអញ្ចឹងបាច់គិតដល់ថាហៅទៅច្រៀងឬក៏បានលុយអីដើម្បីមកជប់ជីវិតអីហ្នឹងមិនដែលនឹកឃើញកម្មវិធីអីក៏ដោយបើហៅទៅធិនទៅអស់លុយបាទ បាទហើយបើថាហៅទៅឲ្យមានលុយមិនដែលមានទេប៉ុន្តែបើកណានៅកម្ពុជាក្រមកម្មវិធីនោះមិនមែនកម្មវិធីអញ្ជើញកណាទៅទេប៉ុន្តែចៃដន្យគេអឺគេហៅអញ្ចឹងគេថាបងមកតាស់ខ្ញុំលេងមកផ្លែតអីអញ្ចឹងបើយើងទៅយើងដាក់ទៅមកបត់ឬ copy អញ្ចឹងដឹងថាក្រោមតុកនោះមានលុយធៀបត្រឹម10 20ម៉ឺនណាតែនៅកម្ពុជាកណ្ដាលមានតែអស់លុយអញ្ចឹងកណ្ដាលថា យើងនៅកម្ពុជាក្រោមយើងឆោលេខ1លេខ2យើងមកដល់កម្ពុជាកណ្ដាលវាលេខ1លេខ2ហៅតាណាប័ណ្ណអសល់លេខ0វិញអូខេអញ្ចឹងការតស៊ូរបស់យើងនៅតែមានក្តីសង្ឃឹមចលិចណាបងណាបាទមែនទេគ្រូថាយើងដើរ YouTube វាខ្លាំងទៅជាទម្លាប់ផ្លូវមួយហ្នឹងយើងគិតថា មានខ្មោចមានព្រៃច្រើនយើងខ្លាចខ្មោចឡងយើងដើរម្នាក់ឯងយើងខ្លាចហ្នឹងប៉ុន្តែដើរយូរទៅដូចជាថាស្គាល់គ្នាអស់ហើយដើរជួបខ្មោចសម្លឹងមុខខ្មោចហ្មងណាក៏អស់ដែរវិញខ្លះតែបើសិនជាយើងមិនមិនតស៊ូដូចរងថ្ងៃអញ្ចឹងបងអូនតស៊ូខ្លាំងមែនទែនតម្រមតែមកដល់ចំណុចមួយនេះដូច្នេះបង សង្ឃឹមថាបងអូននឹងខំប្រឹងតស៊ូបន្តទៅទៀតបងណា កុំចោះចាញ់ដើម្បីជីវិតសិល្បៈរបស់ប្អូនមានភាពរីកចម្រើនទៅហើយកាន់ឲ្យឲ្យបានជោគជ័យកាន់តែតែតែតែខ្លាំងជាងនឹងទៅទៀតដើម្បីមួយដោយប្អូនមាន ប្រសាសន៍មកអញ្ចឹងថាអឺនេះបើគិតពីពីហ្នឹងឆ្នាំ1960ជាងមករហូតមកដល់ឥឡូវទើបតែមានប្អូនមួយទេដែលជាតារាចម្រៀងខ្មែរក្រោម លេចធ្លោនៅនៅនៅយើងបើគិតមកបរិយាណាចក្រកម្ពុជាអ្នកចម្រៀងច្រើនមែនទេណាប៉ុន្តែបងអូនមាន គេស្គាល់ដែរបានន័យថាបងអូនខ្លាំងណាបងខ្លាំងបានន័យថាយើង ចូលចូលក្នុង ចំណោមគេប៉ុន្តែគ្រាន់តែថាយើងអឺវានៅមាន ចំណុចខ្លះនិយាយទៅថានៅនៅនៅលើ ទឹកដីកម្ពុជាហ្នឹងគឺនៅមានចំណុចខ្លះដែលដែលដែលមិនទាន់ មិនតាន់ធ្វើឲ្យខ្មែរក្រមនឹងរស់យេរស់ស្មើមុខស្មើមាត់នឹងនឹងនឹងបងប្អូនខ្មែរដូច្នេះយើងតស៊ូបន្តទៅទៀតគឺអនាគតទៅយើង អាចយើងអាចតែសំណាងថ្មចង់សួរចេះវិញបែរមកសួរចំណាវិញថាការដែលយើង សម្លឹងឃើញសិល្បករនៅ ខាងកម្ពុជាក្រមមកកម្ពុជា ហើយខាងខ្មែរខ្មែរលើខ្មែរសរិនណាគាត់មកមកកម្ពុជាគាត់មានសិល្បៈដូចគ្នា មានដងដៃដូចគ្នាប៉ុន្តែក៏អញ្ជើញមកស្រុកខ្មែរមានលក្ខណៈខុសគ្នាមិនបើសិនជាយើងគិតមកអឺបច្ចុប្បន្នភាពគឺខុសគ្នាឆ្ងាយមែនទែនបើដូចប្អូនឧទាហរណ៍ប្អូនសិទ្ធិអញ្ចឹងគាត់ក៏បើសិនជា យើងគិតនៅលើទឹកដីកម្ពុជាក្រោមក៏គាត់ជាអ្នកល្បីមួយដែរហើយឧទាហរណ៍ដូចយើងគិតទៅខាងបងខុងខុយអ្នកនាងជេនសាយចាយអីគឺគាត់ក៏ យើងមិនថាយើងមិនប្រៀបធៀបជាមួយគាត់ទេប៉ុន្តែយើងក៏មានឈ្មោះក៏បហាបហាដូចគាត់ដែរប៉ុន្តែយើងអកុសលមួយត្រង់ថាសង្គមទស្សនភាពសង្គមគឺគឺគឺគ្រប់សង្កត់យើង គ្រប់សង្កត់ យើងខាងខ្មែរក្រមប៉ុន្តែបើសិន ជាបងប្អូនខាងខ្មែរសរុនអញ្ជើញមកខ្សឹបខ្មែរមានតម្លៃមិនយើងមានតម្លៃត្រង់ថាអតីតភាពសង្គមមិនគ្រប់សង្កត់ពួកគាត់ទេយើងជាអ្នក ទស្សនវិជ្ជាសង្គមគ្រប់គ្រប់សង្កត់ពួកយើងឲ្យតម្លៃណាខុសគ្នាយេដូច្នេះបើនិយាយទៅ យើងមិនបាច់និយាយអីច្រើនណាគឺបងប្អូនស្រុកខ្មែរសំទោសភាកច្រើនហ្នឹងគឺគាត់ដឹងហើយដឹងថាតើយ៉ាងម៉េចហើយនៅទស្សនវិជ្ជាសង្គមខ្មែរបច្ចុប្បន្នហ្នឹងយើងមិនបាច់និយាយអីឲ្យច្រើនប៉ះពាល់ដល់សង្គមសង្គមខ្មែរនេះមកពីថាបងប្អូនខ្មែររាល់ថ្ងៃក៏គាត់ខំប្រឹងតស៊ូដើម្បីរើបំរាស់ពីសង្គមយ៉ាងដែរអូខេឥឡូវបែរមកសួរសធាននេះម្ដង ឥឡូវយើងសួរសំណាងថាអ្នកសិល្បករមកពីខាងខ្មែរលើគេហៅថាខ្មែរសរិនណាមកដែនដីកម្ពុជាកដាលបើថាគាត់មានតម្លៃគាត់មាន power គាត់ដូចជាមានប្រាក់ចាយអីក៏ក្រនបើណាណាឥឡូវនិយាយពីស្ថេនវិញស្ថេនមានឃើញទស្សនភាពអ្នកដែលសិល្បកររបស់យើង ដែល បានចេញពីស្រុកខ្មែរណាទៅសម្ដែងនៅខាងកម្ពុជាក្រមតើមានតម្លៃខុសដែរយ៉ាងម៉េចដែរជាមួយនឹងខ្មែរក្រមនៅទីនោះ បាទគ្រូសម្រាប់អឺអ្នកដែលគ្រប់គ្រងកណាហ្នឹងឬក៏ friend ដែលនៅ កម្ពុជាក្រមចេះអាឆាតសួរកណាថាអឺហេតុអ្វីមិនសូវឃើញបងប្អូនខ្មែរកណ្ដាលបានទៅសម្ដែងនៅកម្ពុជាក្រមបើបើជាក់ស្ដែងណាបងប្អូនខ្មែរកណ្ដាលតារាចម្រៀងខ្មែរកណ្ដាលបើទៅដល់កម្ពុជាក្រមអូស្វាគមន៍យ៉ាងក៏កណ្ដាលមនុស្សទៅបាក់ចង់បាក់ស្រុកបាទបាទបាទ ខ្ញុំក៏ធ្លាប់ឮខ្ញុំមិនធ្លាប់ឃើញទេប៉ុន្តែធ្លាប់ឮលោកពូណុយវ៉ាណេតដែលគាត់កាលពីមុនគាត់អញ្ជើញមកមកច្រៀងនៅទីក្រុងស៊ីដនីនេះគាត់ខ្ញុំបានជួបគាត់គាត់ថាគាត់បានអញ្ជើញទៅ ខាងខេត្តពេទ្យតាពាំងយើងហើយនឹងឃ្លៀងដែរគាត់ថាបងប្អូនរៀងនៅនោះស្វាគមន៍គាត់ខ្លាំងណាស់ព្រោះតែពេល ទៅផ្ទះទៅលោកព្រោះតែពេលសម្រាប់គ្មានទេគឺបងប្អូនយើងស្វាគមន៍មែនទែនគាត់ថាគាត់ហើយគាត់មានកម្រងរហូតដល់គាត់ទៅ ទៅហែកឋិនហែអីទៅដល់ទឹកដីកម្ពុជាក្រមគាត់ហែកឋិនទៅដល់នោះទៀតបានន័យថា ចំពោះយើងនៅខាងក្រោម យើងនៅខាងទឹកដីយើងនៅកម្ពុជាក្រោមគឺគឺគឺសบายចិត្តណាពេលគឺបងប្អូនទៅលើសិល្បៈមកពីកម្ពុជាមិនថាទាំងសិល្បៈសូម្បីឲ្យតែឃើញខ្មែរចុះពីបងប្អូនអ្នកអ្នកនៅស្រុកខ្មែរហ្នឹងចុះទៅលេង នៅទឹកដែនដីកម្ពុជាក្រោមគឺមិនថាយេយើងស្គាល់មិនស្គាល់អីក៏ដោយក៏រាក់ទាក់ ហាវទៅលេងផ្ទះហូបចុកបុកតាពីអីទៅអាហ្នឹងគេដោយសារអីដោយសារតែយើងឃើញថាដូចជាអ្នកមកពីលើគាត់ថាបងប្អូនគ្នាដូចដូចបងប្អូនគាត់ថាបងប្អូន អ្នកមានឈាមជ័រតែមួយបាទប៉ុន្តែបើន័យថាគាត់មកពី ខាងកម្ពុជាទៅកម្ពុជាក្រមយើងឃើញហាក់ដូចជាយើងនឹងរំភើបសបាយពេលដែលយើងជួបពួកគាត់នឹងហាក់ដូចជាយើងជួបបងបង្កើតរបស់យើង ដែលមានមានភាពហឺហាសុខដុមរមនាដល់ពេលយើងឃើញគាត់សុខសบายមែនទែនប៉ុន្តែដល់យើងមកខាងកម្ពុជាវិញមិនដឹងថាម៉េចកម្ពុជាវិញខុសផ្លែកនឹងខុសពីណាសូម្បីអានេះឥឡូវសូមខ្ញុំបង្ហាញពីពីពេលខ្ញុំឡើងមកដល់ស្រុកខ្មែរផ្ទាល់អញ្ចឹង តើសុំវត្តគេនៅគេមិនដែរដើរសុំគ្រប់កន្លែងឬគេដឹងដូចបងអូនចឹងឲ្យតែលឺថាកម្មវិជាក្រមអូបាយបាយសុំដូចគ្នាចឹងឥឡូវឲ្យសួរសុធានវិញតើជីវិតដែលសុធានអីបានមកដល់ដែនដីកម្ពុជាយើងដំបូងតើមានការតស៊ូលំបាកទុកលំបាកយ៉ាងម៉េចដែរបងអឺកណាមិនដំបូងឡើងមកហ្នឹងអឺនៅផ្ទះអ្នកអឺស្គាល់ ប៉ុន្តែអ្នកស្គាល់ហ្នឹងមិនមែនជាអ្នកស្គាល់របស់កណាទេឧទាហរណ៍ថាកណាស្គាល់បងប្រុសចឹងទៅហើយបងប្រុសគាត់ឡើងមកកម្ពុជាកណាគាត់ឡើងតាមរយៈគាត់ហើយគាត់នៅផ្ទះអ្នកស្គាល់របស់គាត់ខ្ញុំក៏នៅផ្ទះអ្នកស្គាល់របស់បងចឹងដែរអញ្ចឹងគឺមានន័យថាតាមរយៈគេទេអញ្ចឹងហើយអឺពេលខ្ញុំប្រឡងមិនបានហើយខ្ញុំត្រឡប់ទៅស្រុកហើយបានខ្ញុំមកលើក្រោយគឺខ្ញុំនៅវត្តវិញបាទតែខ្ញុំបានដាក់សំណួរឲ្យបងប្អូននៅកណ្ដាលហ្នឹង ថាខ្ញុំមកតស៊ូខ្ញុំកន្លែងទៅជាតារាចម្រៀងបងប្អូនថាធម្មតាអញ្ចឹងខ្ញុំឲ្យបងប្អូន20ម៉ឺនកាន់20ម៉ឺនដូចខ្ញុំកាន់នោះប៉ុន្តែមិនបាន20ម៉ឺនទេមកដូរមួយលានដូរបានដល់10ម៉ឺនទេឲ្យបងប្អូន20ម៉ឺនទៅចុះបងប្អូនចុះទៅកម្ពុជាក្រមធ្វើតារាចម្រៀងកម្ពុជាក្រមរបស់ខ្ញុំឲ្យឲ្យល្បីល្បាញឡើងដូចខ្ញុំអញ្ចឹងហើយបងប្អូនគិតមើលផលវិបាកពិបាកឬក៏ស្រួលថាប៉ុណ្្នឹងឯងហើយ ហើយបើខ្ញុំគិតថាបើបងប្អូនទៅខាងក្រមមិនដាច់បាយណាប៉ុន្តែខ្ញុំមកជនេះខ្ញុំដាច់បាយណាបាទដូចដូចខ្ញុំនិយាយមកអញ្ចឹងគឺបងប្អូនខ្មែរដែលគាត់អញ្ជើញទៅកម្ពុជាក្រមគឺមិនមិនខ្វះអីហូបទេមិនខ្វះអីតែគឺទទួលទានគឺបងប្អូនទៅដល់កន្លែងណាឲ្យតែទៅកន្លែងខ្មែរកុំឲ្យទៅដល់ខកន្លែងខ្មែរដល់កន្លែងយួនអានឹងអត់ដឹងទេណាថាទៅតំបន់ខ្មែរដូចព្រះតាពាំងឃ្លាំងវលាវអី ក្មួនសមត់ជ្រូកអីចឹងគឺបងប្អូនខ្មែរយើងស្វាគមន៍ណាស់បាទហើយតាយើងឡើងមកស្រុកខ្មែរខុសគ្នាឆ្ងាយណាស់ហើយបើជ្រុលជ្រុលបងនិយាយរឿងសិល្បករខ្មែរសរិននិងសិល្បនឹងនឹងអឺខ្មែរកដាហើយខ្ញុំនិយាយពីខ្ញុំហ្មងទៅគឺមានន័យថាអឺបងនិយាយថាខ្ញុំក៏មានឈ្មោះបោះសម្លេងនៅកម្ពុជាក្រមវាដូចគ្នាហើយបងប្អូនខ្មែរសរិនក៏មានឈ្មោះសម្លេងដែរ ប៉ុន្តែគេមកដល់ផ្នែកកតាមានអ្នកអឺធ្វើកម្មវិធី concert ទូរទស្សន៍សម្ភាសជីវប្រវត្តិព្រាតទឹកព្រាតដីអញ្ចឹងខ្ញុំឥឡូវបច្ចុប្បន្នហ្នឹងសួរទូរទស្សន៍ណាហ៊ានហៅខ្ញុំឡើងហើយហ៊ានសម្ភាសខ្ញុំអត់ហ៊ានទេហ៊ានទេអញ្ចឹងហើយអញ្ចឹងហើយហើយបងប្អូនគឺគិតថាអឺហើយមើលពេលយើងនិយាយថាអឺមានការរើអើងហើយផ្លុំអ្នក comment ថាមិនរើអើង ខ្ញុំដឹងថាចិត្តយើងវានិយាយមកនិយាយចឹងទេក៏ប៉ុន្តែសំខាន់ការវិការធ្វើបានគេឃើញចាក់ស្ដែងហើយមានបងប្អូនខ្លះហៅខ្ញុំទៅប្រឡងទៅដើម្បីឲ្យឆាប់ល្បីសូម្បីតែដាក់ពាក្យទៅគេឃើញនៅឯកសារយើងហ្នឹងគេថាអូដកចេញវាមិនខាតផងចឹងគឺមានថាកម្មវិធីគេគេមិនចង់ឲ្យខូចកម្មវិធីគេទេសង្គមថាកុំឲ្យមានយើងនៅកន្លែងហ្នឹងអញ្ចឹងណាហើយបើរឿងថាថាទៅប្រឡងទៅដើម្បីល្បីមិនចាំបាច់ទៅប្រឡងទេចុះបងប្អូនខ្មែរកណ្ដាល មេសរិននោះគាត់មកគាត់មានប្រឡងអីមកដល់ពលាមរៀប concert ស្វាគមន៍ហួយទៅហួយដៃតែប៉ុណ្្នឹងល្បីគឺប្រទេសបាត់ហើយហើយចូលខ្មែរក្រមចាំបាច់ទៅប្រឡងទៅអញ្ចឹងដែរទៅបើគេច្រៀងដល់7 8ឆ្នាំសមត្ថភាពគេដឹងអស់ហើយចាំប្រឡងទៅអីទៀតបាទបាទតាមពិតបងប្អូនចង់សួរបន្ថែមត្រង់ចំណុចពាក្យថាខ្មែរក្រមមួយម៉ាត់ហាក់ដូចជាមាន មានអ្វីមួយដែលនិយាយមិនពេញបងប្អូនមានមានមានអារម្មណ៍ចឹងដែរពេលដែលយើងនិយាយថាយើងជាខ្មែរក្រមហ្នឹងម្នាក់ម្នាក់ហាក់ដូចយើងថាយើងជាអ្នកនិយាយប្រកាន់អឺបងប្អូនមានអារម្មណ៍ចឹងដែរប្រកាន់កណាកណានិយាយចេះឲ្យច្បាស់ទៅគឺអ្នកទទួលកណាទៅច្រៀងតាមហាងអ្នកទទួលកណាច្រៀងតាមហាងចង់អឺចង់សម្ភាសកណាច្រៀងតាមហាងចឹងទៅ គ្រាន់តែគេណែនាំទៅឲ្យជួបហើយគ្រាន់តែសួរថាអឺគាត់ណាគេថាតារាចម្រៀងខ្មែរក្រមអូច្រៀងច្បាស់អត់ពាក្យថាតារាចម្រៀងហើយកុំសួរច្រៀងច្បាស់ឬក៏មិនច្បាស់សួរថាប្រជាប្រិយភាពល្បីឬក៏មិនល្បី ពាក្យថាតារាចម្រៀងគឺមានន័យថាគេចេញពីសាលាគេ ចេញពីផលិតកម្មមួយគេឆ្លងកាត់បទពិសោធន៍ខ្លាយជាគ្រូមួយហើយបានគេខ្លាយទៅជាតារាបាននោះ ហើយកុំសួរថាច្រៀងច្បាស់ឬក៏មិនច្បាស់ចង់ដឹង search YouTube មើលទៅបទចម្រៀងរបស់គេស្ដាប់មួយថ្ងៃមិនអស់ហ៎ហើយទៅសួរគេច្បាស់មិនច្បាស់មិនហើយដូចជាសួរសួរតារាខ្មែរក្រមច្រៀងច្បាស់អត់មិនដែរនឹកឃើញថាសួរតារាខ្មែរសរិនច្រៀងច្បាស់អត់កណ្ដាលឆ្ងល់តែប៉ុណ្ណឹងអញ្ចឹងវាពិបាកកន្លែងហ្នឹងអូខេអូខេបងអូនយើងឆ្លេះប៉ុណ្ណឹងទៅឥឡូវដើម្បីកុំអោយប្រិមិត្តយើងអឺ អឺទៅទៅឃើញត្រន់ហើយយើងក៏មានចម្រៀងមួយបទទៀតដែលបងអូនបានអឺច្រៀងហើយបានដាក់នៅក្នុង YouTube ផងដែរប៉ុន្តែសម័យនេះនៅវាអកុសលត្រង់ថា នៅស្រុកខ្មែរយើង YouTube គេដកអាគេដក monetize monetize ទៀតប៉ុន្តែមានបងប្អូនយើងមើលច្រើនដែរគឺបទចម្រៀងដែលមានចំណងជើងថាអឺសាក់អេ បងអូនសាក់ថាជាងសាក់2022ហើយជាងសាក់2022បាទជាងសាក់ហ្មងបាទដូច្នេះសូមប្រិយមិត្តយើង ទស្សនាដូចតទៅបាទ សូវមានចំណែឯខាងមានសង្សារចេះតែសាសាក់រូបឲ្យជីវ៉ាដូចចាក់ក្នុងអូរ៉ាចង់សាក់កន្លែងណាដូចបងរូបរាងអញជើងអូនកុំគិតថាបងជាព្រៀនអត់តន់ស្រឡាញ់បងផងអូនកុំមាត់ចានបងបងរៀនសាក់ដៃសាក់ជើងក៏ដោយបានទាំងអស់ឲ្យតែអូនរៀនមានជុំនាងមានជុំនាងសាក់រាប់ឆ្នាំអូជាងសាក់2022 2022ជាងសាក់2022អូជាងសាក់2022ជាងសាក់2022ជាងសាក់2022លេខស៊ីសាក់បើមានអូននៅចិត្ត សាក់រូបឲ្យដូចវមិតជាងសាក់ចេញពីក្នុងចិត្តជាងសាក់បងស្មោះស្នេហ៍ពិតសាក់មកទាំងអស់មិនខកចិត្តតាសាក់បានទាំងអស់អូនទាំងសាក់ត្រង់ណាសាក់យន់ខ្មែរឬក៏រូបទេវតាស្អាតដូចអូនទៅរូបអប្សរាក្បែរបងកំភៃក្បែរបងកំគិតស្រឡាញ់បងយូរអូនប្រកបជាដឹងចិត្តមិនសំដីព្រៀនពេលសំដីផិតគឺសំដីស្មោះចេញពីដួងចិត្តឃើញបងរូបរាងអញ្ចឹង tambong ជាងសាក់2022ពិតជាបាត់បាត់លេរ៉េបបាត់នឹងរ៉េបដែរបាទបាត់នឹងសាច់បត់បងអូន អ្នកទៅសេផ្ទាល់ឬក៏អត់ទេនឹងខាងអ្នកភ្លេងគេអ្នកធ្វើទាំងអស់ភ្លេងហ្នឹងក៏ក៏ក៏ក៏តែនិយាយរួមទៅអឺអ្នកនិពន្ធភ្លេងគេនិពន្ធប្រូទាំងអស់ដោយសារតែបទភ្លេងថ្មី អូនជំនាញតែបត់មនោសញ្ចេតនាទេមកដល់បត់ញាក់អញ្ចឹងគឺអឺត្រូវតែពឹងលើស្នាដៃរបស់អ្នកនិពន្ធភ្លេងហើយបាទភ្លេងបាទប៉ុន្តែតែរឿងរបស់កណាសុទ្ធទេអញ្ចឹងមានន័យថាអឺបទចម្រៀងដែលកណាច្រៀងអូនច្រៀងទាំងអស់ហ្នឹងគឺសាច់រឿងតែគ្រឿងរបស់បងបន្ទាល់ដែលប្រាប់ឆ្អឹងឲ្យគេថាខ្ញុំចង់បានអញ្ចឹងចំណងជើងអញ្ចឹងបាទបាទ អូខេអរគុណបងអូន ចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់បងអូនមកចូលរួមក្នុងកម្មវិធីជជែកកំសាន្តជាមួយសិល្បករខ្មែរក្រោមក្នុងឱកាសនេះចំក្រោយបងអូនមានអីបន្ថែមទេបងអូនបាទផងបាទតែក៏មានអីបន្ថែមទៀតទេយើងគិតថាបន្តដំណើរទៅមុខបន្តអញ្ចឹងហើយហើយយើង បំពេញក្តីសម័យរបស់ខ្លួនផងហើយនឹងធ្វើឲ្យខ្មែរកតាកាន់តែស្គាល់ពីខ្មែរក្រោមតាមរយៈគោមអញ្ចឹងហើយនឹងសមត្ថភាពខ្មែរក្រោមបាទកាន់តែច្បាស់បាទតាមរយៈអូនបាទតាមតាមរយៈអូនឲ្យកាន់តែច្បាស់ហើយអឺយើងអឺវិវត្តខ្លួនឲ្យទៅមុខទៀតទៅយើង អាចថាបដោះបណ្ដាអ្នកដែលមកក្រោយយើងហ្នឹងស្រួលដូចជាអឺបងសួរមិញថាអឺ មានខ្សែសាច់ញាតិម៉ែឪបងប្អូននេះអ្នកសិល្បៈទេអត់មានទេក៏ប៉ុន្តែក្រោយនេះនឹងមានតាមរយៈអូននឹងហ្នឹងបាទបាទដូច្នេះគឺប្អូន គឺជាអ្នកនាំមុខនឹងបងប្អូនយុវជន ខ្មែរយើងខ្មែរក្រមយើងនឹងដើរមកបណ្ដាបណ្ដាតាមក្រោយ ដែលគាត់ឆ្លាញ់វិស័យផ្នែកសិល្បៈចម្រៀងអឺដោយបងអូនបន្តទៅទៀត ហើយបងសូមជំនួសមុខអឺអ្នករៀបចំកម្មវិធីក៏សូមលើកទឹកចិត្តបងអូន ផងដែរចំពោះការតស៊ូខ្លាំងមែនទែនមកពី សតនៈឆ្លងកាត់ទឹកដី ខ្មែរសតនៈឆ្លងដឹង អំពីការតស៊ូជាពិសេសផ្នែក សិល្បៈដូចបងអូនអញ្ចឹងគឺការតស៊ូមែនទែនតម្រាំបានឈានជើងមកដល់កម្រិតនឹងហ្នឹងគឺខំមែនទែនហើយតស៊ូខំខំ ដូច្នេះសូមលើកទឹកចិត្តបងអូន ខំធ្វើដំណើរតទៅទៅមុខទៀតដើម្បីអរក្សាគេឈ្មោះកិត្តិយសខ្មែរក្រមយើងហើយនឹងផ្សព្វផ្សាយនៅគេគេឈ្មោះខ្មែរក្រមយើងឲ្យកាន់តែ តែឲ្យឲ្យគេស្គាល់កាន់តែច្បាស់ទៅទៅមុខទៀតថា គឺ ខ្មែរក្រមយើង គឺមានសមត្ថភាពអញ្ចឹងដែរអានសួរនំចាំក្រោយសូមសធានឆ្លើយឲ្យអស់ពីចិត្តសួរថា តើប្អូនមាន ការទួចចិត្តទេ ដែលប្អូននិយាយជាដណ្ដើមបែបខ្មែរក្រមចឹងឬក៏ប្អូនសប្បាយចិត្តក្នុងការប្រើពាក្យភាសាហ្នឹងមានបងប្អូនយ៉ាងច្រើនសួរថាជុំបិចអ្នកផ្សេងគេនិយាយច្បាស់ប្រធាននិយាយមិនច្បាស់មិនមែនខ្ញុំនិយាយមិនច្បាស់ទេខ្ញុំអ្នកសិល្បៈហ្នឹងខ្ញុំកាច់ស្រួលណាបែបបនសលេងហ្នឹងលឿនណាបាទសូម្បីតែច្រៀងតាមតារាចម្រៀងមួយណាក៏យើងអាចយកទៅស្តៀងបាន50 60%ដែរ ហើយចូលថានិយាយខ្មែរកណ្ដាលបានមិនមែននិយាយបានទេគឺចង់រក្សាអត្តសញ្ញាណរបស់ខ្លួនហាមអត់ចេញទៅគេដឹងថាអូអ្នកខ្មែរក្រមអឺបាទអញ្ចឹងតាំងពីដំបូងគេថាគេជួបព្រាមនិយាយព្រាមគេថាបងឯងដូចអ្នកខ្មែរក្រមដល់ឥឡូវគេសម្លឹងតាមមុខគេគេឡើងស្ដាប់សំឡេងហ្នឹងព្រោះយើងយើងមានគេឈ្មោះហើយគេសម្លឹងតាមមុខគេនឹងបងសរសេរហ្នឹងខ្មែរក្រមដែរទៀតអញ្ចឹងបានន័យថាបងអូនអត់តូចចិត្តទេការនិយាយមិនច្បាស់អញ្ចឹង គេហៅថាសំនៀងដើមរបស់យើងយើងមោទនភាពរបស់ដើមកំណើតយើងចេញពីណាយើងរក្សាតែចង់បានពាក្យហ្នឹងទោះបីយើងនិយាយមិនច្បាស់ក៏ដោយក៏ជាមោទនភាពរបស់យើងដែលយើងមានជាភាសានៅភាសាខ្មែរនៅមាននៅសពថ្ងៃនៅដី កម្ពុជាក្រម ថាចឹងបងណាបាទហ្នឹងហើយដូច្នេះសូម្បីតែពាក្យមិនច្បាស់ ការនិយាយដណ្ដើមហ្នឹងក៏ជាការបង្ហាញពីអត្តសញ្ញាណរបស់យើងនៅដែនដីកម្ពុជាក្រោមហើយក៏ជាការបានជាការមោទនភាពរបស់យើងដែលយើង បានថែរក្សានៅ ភាសារបស់យើងរហូតដល់សព្វថ្ងៃបើសិនជាយើងមិនមានការតស៊ូការប្រឹងប្រែងដើម្បីថែរក្សានៅពាក្យរបស់យើងទេ យើងនឹងបាត់បង់ជាតិសាសន៍របស់យើង នៅទីនោះចេះមិនខានថាអញ្ចឹងបងប្អូនណាកណាគ្រូអូខេ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 នាំមកនៅរីកចម្រើននាំមកនៅការអភិវឌ្ឍប្រកបទៅដោយចីរភាពអញ្ចឹងបងណាតំណាងណាដល់សូមជូនពរអីយ៉ាងណាសូមចង់ចង់ដល់សូមចង់អឺមកក្រាជូនពរឬអរគុណអរគុណបងសូមអរគុណបងអូនយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលវេលាដ៏មានតម្លៃហើយដោយសារតែពេលវេលាយើងមកដល់ផងដែរបងសង្ឃឹមថាថ្ងៃក្រោយនឹងជួបបងអូនមកសាទៀតដើម្បីសម្ភាសហើយនឹងបងអូននឹងមានបទចម្រៀងថ្មីថ្មី ទៀតដើម្បីបង្ហាញដើម្បីដើម្បីបង្ហាញប្រិយមិត្តយើងហើយនៅក្នុងឱកាសនេះតាំងនាមបដិគុណជានាយកហើយនឹងសមាជិកសមាជិកាទាំងអស់សូមអរគុណបងអូនយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះចំណាយការចំណាយពេលវេលាដ៏មានតម្លៃរបស់បងអូនមកចូលរួមក្នុងកម្មវិធីរបស់យើងនិងសូមថ្លែងអំណរគុណចំពោះប្រិយមិត្តទាំងអស់ដែលតែងតែទស្សនាតាមដាន ការផ្សាយបន្តផ្ទាល់ របស់កម្មវិធីទូរទស្សន៍ KKCC TV ទាំងអស់តាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃថ្ងៃអាទិត្យហើយមួយទៀតសំណាងសូមមេត្តាអព្យាស្រ័យផងពេលខ្លះយើងប្រើពាក្យដែលក្នុងន័យយើងប្រើពាក្យខ្មែរក្រមបើអីហ្នឹងបើពូទៅកាន់គ្នាទៅវិញទៅមកហាក់ដូចជាមានភាពប្រកាន់ឬអើអីយ៉ាងណាឬក៏យ៉ាងម៉េចมันមាន ការប្រកាន់យ៉ាងណាសូមមេត្តាកុំប្រកាន់អីកុំប្រកាន់ប្រកាន់មកពីពួកយើងជាខ្មែរក្រមហើយនិយាយគ្នាហើយជួនកាលទៅទោះជា អឺខំយ៉ាងម៉េចក៏នៅតែ កំណត់ដើមកំណត់ដើមហ្នឹងគឺនៅតែតែនិយាយចេញមកទៅអូខេយ៉ាតែសង្ឃឹមថាសង្ឃឹមថាប្រិយមិត្តកំប្រកាន់មិនប្រកែប្រកាន់ប្រកែប្រកាន់នេះយើងយើងជួបគ្នាដើម្បីនិយាយពីការ ពិតទៅវិញទៅមកហើយពីភាពធ្លាប់មានបទពិសោធន៍យើងពីដើមទីមកមានអញ្ចឹងមានបើយើងយកមកនិយាយអញ្ចឹងណាបើអត់មានក៏យើងមិនយកនិយាយនិយាយតែអញ្ចឹងណាសុធិនបាទកណ្ដាលគ្រូ អូខេអូខេអរគុណច្រើន ចំពោះការចូលរួមបងអូន និងសូមគ្រប់ជម្រាបលាបាទសូមអរគុណគុំលាសូមចរិនពលលាអូខេបាយបាយអាអរណៅណៅណៅអើ